ដើម្បីដូរយកអាយុជីវិតបើសិនបើដូរបានតែដូរវាមិនបានទៀតណាដល់ពេលស្លាប់វាត្រូវស្លាប់ហ៎ចឹងបានថាឥឡូវនឹងយើងបានការរស់ហើយជីវិតនេះវាថ្លៃពេកពុនណាថ្លៃពេកពុនយើងមកពិនិត្យឲ្យឃើញ ជីវិតនឹងដែលជារបស់ប្រសើរទី1ដែលព្រះអង្គត្រាអាយុវណ្ណោសុខੰងពលំមើលព្រះអង្គត្រាអាយុមុនគេណាមានអាយុជីវិតទៅគឺថាអាចនឹងអភិវឌ្ឍឲ្យចម្រើនទៅដោយចំណេះដឹងនិងគុណធម៌អីអីទាំងអស់ព្រះអង្គអនុញ្ញាតឲ្យប្រើប្រាស់បច្ច័យ4សម្រាប់បព្វជិតដើម្បីប្រព្រឹត្តព្រះមច្ចរិយធម៌នឹងវាតលតែមានអាយុជីវិតនឹងឯងហើយអាយុជីវិត នរកប្រែតទេឆានអីអានឹងវាមិនអាចនឹងនឹងអភិវឌ្ឍដោយចំណេះដឹងនិងគុណធម៌បានទេពីព្រោះបដិសន្ធិវាជាអកុសលវិបាកតែសម្បត្តិមនុស្សសំខាន់គឺកុសលវិបាកបដិសន្ធិ ហើយប្រកបដោយបញ្ញាទៀតទៀតហើយយើងខ្ជិះខ្ជេរចោលអស់មួយជាតិស្ដាយណាស់ពីព្រោះមនុស្សអាចអភិវឌ្ឍឲ្យឲ្យប្រសើរពងខ្ពស់បានក្រៃលែងចឹងជាព្រះ សម្មាសម្ពុទ្ធព្រះវិជ័យកពុទ្ធអគ្គសាវកពុទ្ធគឺថាជាអ្នកដែលធ្វើប្រយោជន៍ឲ្យដល់ខ្លួនឯងក្រុមគ្រួសារសង្គមជាតិបានណាមនុស្សនឹងគឺជាសត្វដ៏វិសេសដែលអាចសិក្សាបានទាំងអប់រំបាន ហើយយើងមានចិត្តជាមនុស្សហើយ អ្នកបង្វឹកអ្នកបង្ហាត់យើងថ្នាក់ព្រះសម្មាសម្ពុទ្ធបរមគ្រូទៀតមើលមើលសំបីតែតម្រៃក៏គេបង្វឹកបានគោក្របីព្រៃក៏គេបង្វឹកបានសត្វអសេរពឹសពស់អីអីក៏គេបង្ហាត់បានឲ្យរំឲ្យអីចឹងទៅហើយចូលតម្រាំដល់យើងជាមនុស្សទៀតគឺត្រូវតែត្រូវតែវឹកហាត់ចឹងគឺមានសក្តានុពលក្រៃលែងណាស់មានអានុភាពណាស់ នោះយើងគ្មានទីបំផុតទេដែលត្រូវវឹកហាត់នេះ ឲ្យក្រៃលែងទៅតែម្ដងនឹងដែលយើងមានទិសដៅមានឆន្ទៈប្រទៅដើម្បីអប់រំជីវិតរបស់យើង យើងមើលដុំថ្មគេអាចឆ្លាក់ឲ្យមានតម្លៃបានធម្មតាគេអង្គុយលើដើរលើ ដល់មកធ្វើជាពុទ្ធបដិមាយើងថ្វាយបង្គំជាអទេសកៈចេតដីឬក៏រូបអីអីមានតម្លៃឈើអីអីនឹងបោក្បាច់រចនាស្នាដៃពិសេសទៅមានតម្លៃយ៉ាងណាជីវិតនឹងយើងត្រូវឆ្លាក់ឆ្នៃការប្រព្រឹត្តដោយ កាយដោយ ពាក្យសម្ដីដោយធัวដោយវិន័យអប់រំចិត្តទៅដោយសមថវិបស្សនាទៀតមានតម្លៃដល់ក្រៃលែងណាស់បានព្រះអង្គសម្ដែងថា របស់នឹងប្រសើរណាស់ពួរពួរនឹងបល័យថាវរៈណាគុណចាស់សិតទៅសិក្សាបល័យគឺព្រះអង្គបានជ្រាបហើយហើយញាតិញោមបងប្អូនកូនចៅនឹងឲ្យយល់ពាក្យថាពួរហ្នឹងគឺរបស់ប្រសើរហើយរបស់ប្រសើរមើលមើលណាដែលដែលមិនចង់បានរបស់ប្រសើរ យើងក្រំតែរបស់ប្រសើរខាងក្រៅខាងក្រៅអីតិចតួចស្លៀកពាក់ក៏ចង់ប្រសើរតុបតែងរោងបន់ផ្ទះបន់ហ្នឹងក៏យើងចង់ប្រសើររំរំដល់តែជីវិតរបស់យើងទៀតមើលមើលយើងចានក្បានទទួលទានឆ្នាំងអីក៏ចង់ប្រសើរម្ហូបអាហារក៏សិតតែចង់ប្រសើរទាំងអស់ធ្វើអីក៏ចង់ប្រសើរចង់ក្រនបើដែរប៉ុន្តែអ្វីដែលប្រសើរសំខាន់ដែលព្រះអង្គទ្រង់ត្រាស់សម្ដែង ចត្តារោធម្មានេះនៅក្នុងបទអភិវេទនៈសីលិសនិច្ចំវុធាបជាយណោចត្តារោធម្មាវត្ថន្តេអាយុវណ្ណោសុខੰពលំមើលមើលរមែងចម្រើនអស់ការជានិច្ចដល់អ្នកដែលមានសេចក្តីអោនកាយថ្វាយបង្គំដល់បរតនត្រ័យហើយនឹងធ្វើបន់គោរពមេត្តាបិតានេះឯងហើយនឹងជានិច្ចជាការដែលតែងតែចងចាំថាជាព្រះអរហន្ត នៅនឹងផ្ទះរបស់យើងនឹងអាហ្នឹងអាយុវណ្ណៈសុខៈពលៈរមែងចម្រើនវត្តថន្តេទេគឺរមែងចម្រើនមិនវត្តថន្តោដោយយើងឲ្យពោគ្នាចូលចម្រើនអីចឹងទៅនោះទេនេះគឺព្រះអង្គសម្ដែងមានហេតុមានផលទេរមែងចម្រើនហ្នឹងគឺមានហេតុត្រឹមត្រូវដែលយើងត្រូវប្រតិបត្តិហេតុនឹងក្នុង ដំណើរនៃហេតុត្រឹមត្រូវទៅ គឺផលសម្រេចហើយមិនមែនរឿងបន់ស្រន់ទេរឿងហេតុមានវ័យវ័យគឺថាធម្មជាតិមានហេតុមានផលអញ្ចឹងបើយើងមានជីវិតដ៏ថ្លៃម្លឹងម្លឹងយើងមើលមើលក្នុងមួយថ្ងៃមិនមែនយើង ធ្វើគ្រាន់តែថាបាន100ដុល្លារ200ដុល្លារ500ដុល្លារ1000ដុល្លារក្នុងមួយខែអីហ្នឹងប៉ុណ្ណឹងយើងថារួចហើយមិនមែនទេជីវិតហ្នឹងមិនមែនមានតម្លៃសម្រាប់មួយខែប្រមាណដុល្លារហ្នឹងទេគឺជីវិតហ្នឹងថ្លៃពេកពួនណាបានថាប្រាក់កាសអីអីនឹងដែលយើងបានប្រាក់ខែប្រាក់ថ្ងៃដើម្បីចិញ្ចឹមជីវិតមែនប៉ុន្តែ យើងកុំឲ្យគិតថា ជីវិតយើងវាមានតម្លៃសម្រាប់តែប៉ុណ្ណឹង គឺសំខាន់ណាស់គឺដែលយើងត្រូវ អភិវឌ្ឍជីវិតនឹងឲ្យមាននៅចំណេះដឹងនិងគុណធម៌កត្តាដែលធ្វើជាមនុស្សល្អពីរយ៉ាងនឹងមួយចំណេះដឹងពីគុណធម៌នឹងបើពោលមកដល់គុណធម៌ថ្នាក់ខ្ពស់គឺវិជានិងចរណៈវិជាចរណៈសម្បណ្ណោសោសេដ្ឋោទេវមានុសេគឺថាវិជានិងចរណៈនេះឯងដែលធ្វើឲ្យមនុស្សប្រសើរជាងមនុស្សនិងទេវតាទាំងឡាយហើយបើអរិយមេអង្គ8 សមាទិដ្ឋិសមាសង្កបៈសង្គ្រោះក្នុង វិជ្ជាអង្គ6ទៀតសង្គ្រោះក្នុងចរណៈគឺវិជ្ជាចរណៈនេះសំខាន់ណាស់សម្រាប់មនុស្សយើង បានរួចផុតចាកពីសេចក្តីទុក្ខទាំងពួងទៅបានទៀតផងអញ្ចឹងមនុស្សយើងអាចអប់រំបានទាំងជីវិតដែលយើង ពិចារណាទៅឃើញថាថ្លៃពេកពុនមហាសិទ្ធិមហាមូលធនក៏អត់មានប្រាក់យុទ្ធដោអាយុជីវិតទុកបានដែរឥឡូវយើងមានជីវិតរស់នៅហើយតែយើងគិតយករបស់ដែលមានតម្លៃហ្នឹងទៅធ្វើនៅលបែងថោកទៀតដូចជារបស់ថោកថោកឧទាហរណ៍ថាលបែងឃ្លីក្របឃ្លីវាថោកហើយស្អាប់តែយើងយកដុំពេជ្រទៅពមៀលលេងអីចឹងវាអត់ត្រឹមត្រូវទេដោយសារតែយើងមិនស្គាល់ពេជ្រជីវិតយើងនឹងគឺមិនអាច បើទៅប្រព្រឹត្តក្នុងអំពើថោកគឺអំពើបាបផ្សេងផ្សេងទេទាំងមិនអាចនឹងធ្វើឲ្យអ្នករតីដៅកាហាយអីអីដោយ ការងាររបស់យើងដោយពាក្យសម្ដីរបស់យើងដោយគំនិតរបស់យើងទេយើងរូបរាងកាយជាមនុស្សអាចអប់រំបាន ចិត្តជាទេវតាទាំងដោយសទ្ធាសិលសតៈចាគៈបញ្ញាទៅជាទេវតាហើយអប់រំនៅក្នុងព្រំធัวដោយមេត្តាបិតាជាប្រព្រំលើកូនប្រុសស្រីអញ្ចឹងពុទ្ធបរិស័ទយើងមានមេត្តាករណាមុទិតាពេខាទៅមានធัวជាព្រំនឹងឯងក្នុងចិត្តសន្តាននឹងឯងមេត្តាករណានឹងក្រៃលែងណាស់គឺ ពង្រីកពង្រីកអានុភាពនឹងមិនចំពោះតែកូនចៅអីយើងទេដល់អ្នកដតីទៀតផងព្រោះគ្រប់គ្នាឆ្លងកាត់សមុទ្រវត្តសង្សារសមុទ្រទុកនឹងក៏សូមឲ្យបានសេចក្តីសុខសូមឲ្យបានឆ្លងរួចផុតគ្រប់គ្រប់គ្នាអញ្ចឹងទៅក្នុងបុណ្យកុសលដែលយើងធ្វើនេះក៏មាន ទេវតាពលីឧទ្ទិសដល់ទេវតាក៏សូមឲ្យបានសេចក្តីសុខផងហើយមានមេត្តាចិត្តផ្សព្វផ្សាយទៅទៀតក្នុងទេវតាពលីនឹង គឺសូមឲ្យសពសត្វបានក្តីសុខព្រោះគ្រប់គ្នាឆ្លងកាត់សមុទ្រទុកគឺទឹកភ្នែកដែលយំសោករឿងអីរឿងអីហ្នឹងសន្សំទៅច្រើន ជាងមហាសមុទ្រទៅទៀតអាហ្នឹងយើងម្នាក់ឯងហ្នឹងទេវត្តសង្សារដែលមិនដឹងទីបំផុតខាងដើមពីត្រឹមណារហូតមកហ្នឹងអញ្ចឹងយើងកុំចាំបាច់គិតឲ្យអ្នកណាមានទុករឿងអីទៀតព្រោះម្នាក់ម្នាក់ហ្នឹងទុកលឹះលួនណាស់ទៅហើយយើងមានតែថា ធ្វើបន់ចឹងវល់គ្នាមកដើម្បីបានជ្រះថ្លាក្នុងបរតនត្រ័យទៅនាំគ្នាហែលឆ្លងពីសេចក្តីទុកបាបកម្មពីវិរិយផ្សេងផ្សេងហើយរហូតដល់ទៅសិក្សាកំណត់ ដឹងឧបាទានខណ្ឌ5ហ្នឹងហើយបានចេះដឹងតាមសេចក្តីពិតចឹងទៅអាហ្នឹងបានស័កសមនឹងការអភិវឌ្ឍជីវិតនឹងឯងឲ្យមានតម្លៃ នឹងឯងមាន តម្លៃដោយថាយើងបូជាបរតនត្រ័យឬក៏ក្នុងពេលដែលពុទ្ធបរិស័ទតាំងចិត្តស្ដាប់ពធហ្នឹងគុណចាស់សម្ដែងមកជាង1ម៉ោងហើយហ្នឹងឥឡូវបន្ថែមខ្លះទៀតមកហ្នឹងក៏យើងបូជាពធដោយជីវិតរបស់យើងហ្នឹងយើងអត់មានប្រកាសអីបូជាឬក៏យើងមានបន្ថែមអញ្ចឹងទៅប៉ុន្តែសំខាន់ជាងប្រកាសហ្នឹងទៅទៀតគឺជីវិតរបស់យើង1ម៉ោង1ម៉ោងនេះថ្លៃណាស់ណាដែលយើងត្រូវបូជាពធហ្នឹងវាត្រូវកន្លងអស់ទៅហើយប៉ុន្តែឲ្យសម្រេច ទៅជាការបូជាបរតនត្រ័យនឹងយើងប្រើប្រាស់ជីវិតអញ្ចឹងឲ្យមានប្រយោជន៍ជាឧបនិស្ស័យដើម្បីប្រាជ្ញាស្មារតីចម្រើនឡើងក្នុងពុទ្ធសាសនាព្រះអង្គជាបរមគ្រូសម្ដែងពធัวមកគឺសាព្រោះក្របពូជដែលជាតថាគតពោធិសធាមកគ្របមកហើយចិត្តសន្តានរបស់យើងមានសំណាងណាបានទទួលតថាគតពោធិសធាមកគ្របហ្នឹងគឺជាពូជនៃបញ្ញាញាណចឹង ប៉ុណ្ណា គឺសទ្ធាពីរជាងសាហោតិអមតបលាមានអមតៈជាផលទាំងដី ការដែលបាន ចេះដឹងនៅសច្ចធម៌នៅក្នុងជីវិតនឹងចឹងគឺថា យើងមកពិចារណា ជីវិត មានតម្លៃថ្លៃពេកពុនមិនគួរយើងប្រើប្រាស់ជីវិតនឹងដូចជាលបែងក្របឃ្លីអីចឹងពោលគឺយើងយកជីវិតដ៏មានតម្លៃហ្នឹងទៅធ្វើបាបទេចឹងជីវិតហ្នឹង គេថាគួរតែជាប្រយោជន៍សុខឲ្យដល់ខ្លួនឯងនិងអ្នកដទៃរក្សាខ្លួនឯងឲ្យបាននៅក្នុងគុណធម៌ហើយញ៉ាំងអ្នកដទៃឲ្យបានសេចក្តីសុខទៀតបានមើលដូចយើងមានវីរៈបរោះអីអីជាអង្គគំរូហោកហែមកទេហោថា ដោយសម្ដេចព្រះសង្ឃរាជជួនណាតចុតិយានណាអីចឹងព្រះអង្គពលីកម្មក្នុងជីវិតរបស់ព្រះអង្គហើយរតនាចអាជ្ញាធួដែនដី បានកសាងប្របតិមាសម្ដេចសង្ឃរាជគឺថាជាជារឿងល្អណាស់ដើម្បីជាអង្គគំរូទាំងដល់ដល់សាមណៈទាំងឡាយដោយគុណចាស់អីនឹករលឹកថាជីវិតនោះមានការអភិវឌ្ឍដល់ប៉ុណ្ណឹងដោយក្តីប្រឹងប្រែងជាយាម ស្ម័គ្រស្មោះក្នុងព្រះសាសនារក្សាត្រួតត្រងធម៌វិន័យទៅគឺថាអាចសម្រេចបានជោគជ័យក្នុងជីវិតចឹងវាបានជាជាអង្គគំរូមកដើម្បីឲ្យសមណៈទាំងឡាយនឹករលឹកទៅប្រពសេចក្តីជាយាមធ្វើជាសមណៈល្អបព្វជិតល្អចឹងចឹងទៅ គឺថាមានប្រយោជន៍ចាស់យើងធ្វើបន់ជូនមេដាបិតានេះក៏បានប្រយោជន៍ឲ្យកូនប្រុសស្រី កូនចៅតទៅនឹងនឹករលឹកថាអ្នកដែលគួបូជា គឺអ្នកមានគុណនឹងឯងអញ្ចឹងគឺថាត្រូវបដោះបដាគុណគឺសេចក្តីល្អនឹងក្នុងចិត្តសន្តានរបស់យើងផងដែរព្រោះក្នុងโลกនេះគឺនៅមាន ការគោរពអ្នកមានគុណនឹងឯងមិនមែនគោរពតែរឿងទ្រព្យសម្បត្តិឬលៀបយសអី ដូចពិភពលោកយើងវាដួលរលំទៅក្នុងរឿងហ្នឹងហើយវាបាក់ទៅតាមតាមគ្នាហើយរឿងលៀបយោរឿងសម្បត្តិអីក្នុងលោកអីអីទាំងអស់ហ្នឹងតំណាក់តំណងកិច្ចការងារភរិយាស្វាមីស្ដីដណ្ដឹងកូនចៅអីហ្នឹងក៏គិតគូរដល់ច្រើនទៅក្នុងរឿងហ្នឹងនឹងឯងក៏ប៉ុន្តែក៏នៅគិតគូររឿងចរិយាមេរយាទរឿងគុណធម៌ចំណេះដឹងអីអីហ្នឹង បើសម័យពី50 60ឆ្នាំមុន100ឆ្នាំមុនអីហ្នឹងស្រុកខ្មែរយើងហ្នឹងនិយមនិយមអន្តិតទេនិយមណាគឺថាឲ្យតែលោកបានបួសពីរបីភាសាបានធ្វើគ្រូសូត្រអីហ្នឹងសឹកមកអស់យ៉ាងហ្មងទៀតគឺល្អណាស់លើកកូនឲ្យហ្មងគឺថារាប់អានណាហៅកូនភាសានឹងអ្នកអន្តិតអ្នកអន្តិតនឹងគឺល្អហ្មងចឹងគឺដោយសារថា ជាអ្នកបានសិក្សារៀនសូត្របានចេះដឹងមានធัวក្នុងខ្លួនអាហ្នឹងយើងនឹករលឹកឃើញអញ្ចឹង រហូតដល់ទៅមាន ពាក្យថា ស្រឡាញ់ស្រីឲ្យបួសគឺណាស្រឡាញ់ភ្នោះឲ្យសឹកនឹងពាក្យតាំងពីសម័យកាលនឹងមកគឺថាស្រឡាញ់ស្រីឲ្យបួសអានឹងត្រង់ត្រង់មែនមែនចឹងឯងព្រោះសិក្សារៀនសូត្រមានធัวគរាវះដើម្បីបានគុណធម៌ចំណេះចេះដឹងមកក្នុងសង្គមគ្រួសារនឹងមានធម៌មានអា ចឹងទៅគឺថា ខ្មែរយើងនឹងនិយមអ្នកមាន គុណធម៌អញ្ចឹង ហើយបើថាស្រឡាញ់ភ្នោះឲ្យសឹកហ្នឹងគឺសិក្សាទាំងសសអេកជាងខហ្នឹងគឺថាបើស្រឡាញ់ភ្នោះក៏ឲ្យ ប្រព្រឹត្តទៅក្នុងត្រៃសិក្ខាហ្នឹងសីលសិក្ខាចិត្តសិក្ខាបញ្ញាសិក្ខាហ្នឹងហើយមានឈ្មោះថាបរោះដើមទ្រូង5ហັດហ្នឹងគឺអ្នកបួសហ្នឹងឯងទាំងវត្តពន្ធទ្រូង5ហັດហ្នឹងឯងហ្នឹងគឺមានពាក្យល្បីមកអញ្ចឹងអាហ្នឹងគឺខ្ញុំមិនណាចង់រំលឹកថា គឺរត់អានគុណធម៌មកសម័យយើងវាចុះខ្សោយបន្តិចមកសប្ថ្ងៃហ្នឹងហ្នឹងឯងចុះខ្សោយបន្តិចប៉ុន្តែថាជាទូទៅ គឺកាលដែលយើងធ្វើបុណ្យអញ្ចឹងយើងប្រកាសគុណអ្នកមានគុណហើយកសាងពុទ្ធបរិមាទួងពុទ្ធសាសនាអីនៅសាលារៀនអីអីហ្នឹងដើម្បីឲ្យកូនចៅហ្នឹងពិចារណាថាអ្នកមានគុណគេគោរពបូជាអញ្ចឹងល្អណាស់ណា ដើម្បីបណ្ដុះបណ្ដាលស្មារតីកូនហ្នឹងថាអាត្មាអញត្រូវតែ ជាមនុស្សល្អដែរព្រោះក្នុងលោកហ្នឹងគេគោរពមនុស្សល្អចឹងវាបានចេះដឹងអញ្ចឹងគេគោរពមនុស្សល្អណា គឺថាសិក្សាសាកសួរទៅ មិនបាន គេគោរពអញ្ចឹងអញ្ចឹងទៅថាអូព្រះអង្គល្អចេះចេះមានគុណចេះចេះអីអញ្ចឹងទៅរឿងរ៉ាវពជាដកក្នុងទស្សជាតិអីអីចឹងទៅស្ដាប់ទៅថាអូមនុស្សល្អណាចឹងអញធ្វើជាមនុស្សល្អដែរចឹងទៅហើយធ្វើបំចម្រើនបញ្ជនព្រះចៅអធិការទៅព្រះអនុគុណទៅព្រះមេគុណទៅថ្វាយសម្ដេចទៅអីទៅ គឺជាជាប្រពៃណីមួយដែលលើកថាអ្នកដែលមានគុណ គឺគួរដល់ការគោរពបូជានឹងគឺល្អណាស់ដើម្បីឲ្យកូនប្រុសស្រីនឹងឯងបានដឹងថាមនុស្សល្អគឺជាមនុស្សដែលត្រូវគោរពចឹងទៅវាមានមនោចេតនាសាងល្អនៅក្នុងចិត្តសន្តានហើយសំណាងស្រុកខ្មែរយើងពិភពលោកយើងនឹងនៅរាប់អានមនុស្សល្អដោយសពថ្ងៃហ្នឹងចឹងដល់សម័យណានៃទៅនឹងគឺគេរាប់អានមនុស្សហ៊ានកាប់ហ៊ានសម្លាប់ មនុស្សអាក្រក់ដូចសម័យយើងសម័យលោកពួតហ្នឹងមើលមើលហ៊ានស្លាប់ម៉ែឪហ្នឹងគឺគេលើកឲ្យធ្វើមេធំហ្មងទៀតឲ្យតែការចាហាវឲ្យតែហ៊ានអីអីចឹងទៅអាហ្នឹងវាជាសម័យកាលមួយក្រំតែលើកជាឧទាហរណ៍ឲ្យឃើញថាវាមានការលើកតម្កើងមនុស្សដែលហ៊ានហ៊ានសម្លាប់ហ៊ានធ្វើអីអីហ្នឹងដែលមិនល្អអីអីចឹងទៅហើយអឺ មានសម័យកាលតតទៅទៀតហ្នឹងវាចេះតែធ្លាក់ចុះនៅគុណធម៌ហ្នឹងប៉ុណ្ណានឹងឯងលើកតម្កើងរឿងដែលមិនល្អដោយប្រការផ្សេងផ្សេងនិយមទៅ នៅ ក្នុងរឿងអ្វីអ្វីដែលមិនមែនជាគុណធម៌ចឹងទៅគឺឈប់រាប់អានគុណធម៌បាត់បង់ពុទ្ធសាសនាអត់មានលឺមកបាតមកគាថាអីទេ អត់មានរាប់អានធម៌អាពាករបស់សប្បុរសបណ្ឌិតអ្នកប្រាជ្ញអីអត់ទេ គឺថានិយមរឿងនៅក្នុងលោកនឹងដោយប្រការផ្សេងផ្សេងទៅគឺថាបាត់បង់អស់ធัวរបស់សัพរស់នឹងឯងសំណាងយើងសប្ងៃនៅកើតមកតន់ធัวរបស់សัพរស់ទាំងមនុស្សម្នាក្នុងប្រទេសភូមិស្រុកនឹងគឺនៅស្រឡាញ់នៅគោរពនៅសរសើរនៅលើកតម្កើងគុណធัวសពរោះអ្នកដែលប្រព្រឹត្តល្អនឹងឯងយើងក៏គួរតែអប់រំចិត្តសន្តាននឹងឲ្យបានសេចក្តីសុខ ក្នុងចិត្តសន្តានធัวរបស់សព្វរោះដែលជាទីពឹងនឹងឯងដល់យើងមានសេចក្តីសុខដោយគុណធัวជាទីពឹងអញ្ចឹងទៅយើងហ៊ានលេងអ្វីអ្វីផ្សេងផ្សេងហើយអាចឲ្យទានបាន ដើម្បីបន្ថែមគុណធัวក្នុងចិត្តសន្តានរក្សាសិល5បានដើម្បីបន្ថែមគុណធัวគុណធัวនឹងធ្វើឲ្យជីវិតយើង រីករាយរីករាយទៅ រីករាយទៅ យើងហ៊ានរក្សាអបោសតទៀតពីមុនត្រឹមតែមួយខែ4ដងទេឥឡូវ 505កើតទៀតណាថ្ងៃកោទៀតណាបានមួយខែ8ដងបន្ថែមគុណធម៌គឺដល់តែយើងនឹកថាអ្វីអ្វីខាងក្រៅខាងក្រៅមើលទៅគឺមិនបាន ទីពឹងអីមិនបានទេមិនបាននៅជាមួយយូរមិនបានទេមានតែគុណធម៌ក្នុងចិត្តសន្តាននឹងឯងដែលធ្វើឲ្យមានសេចក្តីសុខស្ងប់បានសិក្សាពធជួបបត្រៃ3ដកទៀតគឺថាបានបញ្ញាចម្រើនឡើងបងប្អូនកូនចៅ មានមានសេចក្តីសុខច្រើនព្រោះជួបប្រទេស នៅរឿងល្អល្អក្នុងជីវិតមិនរឿងល្អល្អហ្នឹងមានឯងឯងមកពីណាទេតាមពិត គឺមកពីចិត្តនឹងឯងមានការចេះដឹងដល់ទៅចិត្តនឹងមានការចេះដឹងវាទទួលយករឿងនៅក្នុងជីវិតនឹងដោយការពិចារណា នឹងឯងមិនមែនចិត្តតែលោភលន់មិនមែនចិត្តតែខឹងក្រោធមិនមែនចិត្តតែកំណាញ់ចំណែនមិនមែនចិត្តតែវង្វេងទេទទួលមកត្រូវឲ្យទានដោយទានទទួលមកដោយសិលសិលទទួលមកដោយមេត្តាករណាទទួលមកដោយកតញ្ញតាធัวគឺទទួលដោយគុណធัวដូច្នេះរឿងទាំងអស់វាទៅជារឿងល្អទៅ វាត្រូវឲ្យមានមេត្តាករណាទៅមិនមែនចិត្តតែខឹងក្រោតមួម៉ៅក្តៅក្រហាយទេដូច្នេះវាអត់មានរឿងអាវ័យអាក្រក់សម្រាប់ជីវិត វាទៅជារឿងល្អច្រើនឡើងច្រើនឡើងទៅរឿងអាក្រក់ទៅជាតិចតួចតិចតួចទៅហើយសួរថាបានរឿងល្អនឹងមកពីណាឯងឯង អត់ទេអត់មានប្របែកប្របួលតាណាឲ្យមកបានជួបនឹងរឿងល្អនឹងជាមួយយើងបានទេពីព្រោះអានេះវាជារឿងផ្លូវចិត្តរៀងរៀងខ្លួនតែតែកាលណាចិត្តនឹងសម្បូរទៅដោយចំណេះដឹងនិងគុណធម៌ជួបរឿងល្អល្អអញ្ចឹងតែម្ដងទៀតឧទាហរណ៍ដូចជាសេចក្តីស្លាប់អញ្ចឹងអ្នកណាមិនខ្លាចស្លាប់ ចាត់ទុកសេចក្តីស្លាប់ជារឿងអាក្រក់បំផុតសម្រាប់ជីវិតក្រុមគ្រួសារក៏ប៉ុន្តែទីបំផុតសេចក្តីស្លាប់ទៅជាអារម្មណ៍នៃមរណសតិណាណាបានដល់ទៅឧបចារៈសមាធិជាបតតឋាននៃវិបស្សនាអត់មាន មានភ័យខ្លាចតក់ស្លុតនឹងសេចក្តីស្លាប់នឹងទេអស់ជីវិតទៅទៅចិត្តគ្នានឹងឋានព្រំមកនិមេនរតីបរៈនិមិតបសវតីដោយអំណាចឧបចារៈសមាធិព្រោះនឹករលឹកដល់សេចក្តីស្លាប់អានឹងឧទាហរណ៍ដើម្បីឲ្យឃើញថារឿងហ្នឹងវាជារឿងដែលថាគេភ័យខ្លាចពេញពិភពលោកក៏ប៉ុន្តែដល់ទៅមានការអប់រំចម្រើនដោយចំណេះដឹងនិងគុណធម៌វាទៅជាបានរឿងស្លាប់នឹងជាអារម្មណ៍ល្អទៅវិញមើលមើលអារម្មណ៍របស់សមាធិហ៎ អានឹងអញ្ចឹងរឿងអ្វីអ្វីទៀតក៏ដូចគ្នាទៀតចរិយាក៏ដោយជាតិធិក៏ដោយអកុសលវិបាកក៏ដោយអ្នកដតីដែលប្រព្រឹត្តរឿងអ្វីអ្វីក៏ដោយអត់មានចេះតែមកបង្ខំឲ្យយើងកើតទុកស្អប់ឬក៏ចងកំនុំគុំគួនឬក៏លំបាកចិត្តភ័យព្រួយទេអត់មែនតម្រូវមកឲ្យយើងត្រូវតែកើតទុកទេរឿងអ្វីក៏ដោយក៏ដោះស្រាយបានដែរដោយចំណេះដឹងដោយបញ្ញាពីព្រោះគ្រប់រឿងទាំងអស់វាចូលទៅដល់បរមត្តវាមានចិត្តចេតសិករូបជាការពិត ដល់ទៅអប់រំបញ្ញាចូលទៅដល់ការពិតរឿងអ្វីអ្វីសុទ្ធតែមានការពិតរបស់គេ100%ស្រេចបាត់ទៅហើយអត់មានរឿងអីដែលអត់ហេតុកើតឡើងទេចឹងចឹងគឺថារោគសច្ចធัวនៅក្នុងលោកឃើញនេះជាជោគជ័យនៃជីវិតជាទីបំផុតដល់ក្រៃលែងចឹងខ្ញុំកណារួមប៉ុណ្ណឹងចុះនៅក្នុងបញ្ហាពធបានកើតមានដើម្បីនឹងបាន បើអស្រាយឆ្លើយទៅតាមអង្គធម្មសាកឆាទៀតគណាក្នុងការបប្រតិបត្តិពធក៏ត្រូវតែប្រព្រឹត្តទៅតាមសេចក្តីពិតនឹងឯងទៅអ្នកបប្រតិបត្តិពធតេតងនឹងការស្ដាប់ការសិក្សាពធទៅក៏ចេះតែ ជួយរំលឹកគ្នា តែប៉ុណ្ណឹងបានពធัวហ្នឹងជាសរណៈជាគ្រឿងរំលឹកប៉ុន្តែត្រង់ដែលថា ការដែលនៅមានកិលេសនាំឲ្យមាន ការប្រព្រឹត្តខុសកម្មឆ្គងអីអីហ្នឹងក៏ជាការពិតពីព្រមអនុស័យនៅមិនតាន់បានលះនឹងឯងចឹង សំបីតែការសន្សំឧបនិស្ស័យនឹងរហូតដល់ជាតិចុងក្រោយហើយគណានៅធ្វើចោលសិនចឹងទៅនៅធ្វើជាពូអាចារ្យចឹងសិនទៅប៉ុណ្ណាដូចជាអាចារ្យកសបៈអីជាដើមហ្នឹងចឹងហ្នឹងសិតតែឧបនិស្ស័យព្រះរហັດហ្នឹង ត្រូវបានសម្រេចព្រះរហ័តក្នុងជាតិហ្នឹងចាហើយអង្គុលីមៀលអីអីចឹងទៅចាច្រើនដែលមិនតន់លះបង់នៅកិលេសដាច់ជាសមុច្ឆេទហ្នឹងក៏ប៉ុន្តែការសន្សំណាការសន្សំអភិនិហា បារមីឧបនិស្ស័យហ្នឹងគឺមិនមានការបាត់បង់ តិចទេគឺថាដល់ពេលគ្រប់គ្រាន់ក៏ធ្វើឲ្យកិលេសហ្នឹងអស់ទៅបានតែដល់ទៅវាមិនតាន់អស់កិលេសដល់ពេលកិលេសវាកើតឡើងគឺវាធ្វើរបៀបដូចថាមិនបាន ស្ដាប់ធัวមិនបានរៀនធัวឬក៏មិនបានសន្សំអភិនិហាបារមីអីមកហ្នឹងណាដូចជាអញ្ចឹងណាប៉ុន្តែយើងមើលមិនដឹងទេហ្នឹងឯងមើលមិនដឹងទេតែបុគ្គលដែល បំពេញអភិនិហា បារមី អីមកបណ្ណាបណ្ណាពុទ្ធអង្គទ្រង់ជ្រាបដោយព្រះមហាករុណាសមាបត្តិញ្ញាណនិងដោយព្រះញាណព្រះអង្គផ្សេងផ្សេងទៀតមាន អាសយានុសយញាណឥន្ទ្រិយបារោបរិយត្តិញាណអីអីទាំងអស់ហ្នឹងបានព្រះអង្គទ្រង់ជ្រាបកណា ហ្នឹងហើយព្រះអង្គទ្រង់ស្ដេចយាងទៅប្រោសទៅតាមឧបនិស្ស័យហ្នឹងចឹងដែលមិនតន់បានជួបព្រះអង្គមិនតន់បានស្ដាប់ពធយល់ហ្នឹងក៏មើលទៅដូចជាមនុស្សដែលមិនបានសន្សំឧបនិស្ស័យមិនបានបំពេញបុណ្យបារមីមកអញ្ចឹងមើលទៅវាច្រឡំតែគ្នាទៅទាំងអស់ហ្នឹងព្រោះ ចោរកម្មឬក៏ឃាតកម្មឬក៏ជាអ្នកនេសាទជាព្រានប្រមាញ់អីអីចឹងទៅទាំងហ្នឹងឯងអាហ្នឹងគឺអញ្ចឹងយ៉ាងណា ការដែលពុទ្ធបរិស័ទយើងសំសិល5គឺសិល5ហើយនឹងឯងចឹងកុំខូចទឹកចិត្តអីថាពេញបនកសលមកនៅតែស្រឡាញ់ស្អប់កប់តោះអី បោសតគឺបោសតហើយចឹងនៅក្រណថាកុសលធម៌ទាំងអស់ហ្នឹងមិនបានសមុជឆេតបហានៈមិនបានលះបង់នៅ អនុស័យកិលេសនឹងឯងអញ្ចឹងដល់ពេលកុសលគឺកុសលសទ្ធាសមាទិដ្ឋិអីចឹងទៅតែដល់ពេលអកុសលវាកើតឡើងវាកើតជាអកុសលទៅណាវិរៈនទីនៃអកុសលហ្នឹងវាក្រំតែថាវាបានការពិចារណាពធัวអីអីចឹងទៅ វាអាចថាមិនប្រព្រឹត្តទៅ ក្នុងបញ្ញវេរាចឹងទៅនឹងឯងចឹងហើយដល់ពេលសមាធិនៅបោសុតក៏សមាធិទៅនឹងឯងអញ្ចឹងគឺថាសូមបងប្អូនកូនចៅបានយល់អំពីសភាពការពិត នៃកិលេសដែលនៅមិនតាន់បាន សមុជឆេតតបហានៈហ្នឹងហើយគ្រាន់តែរំលឹក ឲ្យមានស្មារតីថារឿងស្រឡាញ់ស្អប់កប់តោះអីហ្នឹងគេមិនបាច់រៀនធัวគេក៏ចេះក្តីទុកកង្វល់អីសពគ្រប់ទាំងអស់ កាមគុណអីអីហ្នឹងសំបីតែសត្វតិរិឆានក៏វាមាន វាចេះដឹងអីទៅតាមហ្នឹងអញ្ចឹងយើង ស្ដាប់ពធัวអញ្ចឹងទៅពិចារណាទៅ វារង្គៀសចំពោះ បាបអកុសលហ្នឹងនឹងឯងហើយក៏ប្រព្រឹត្តទៅ ដោយស្មារតីជាការមិនបណ្ដែតបណ្ដោយចិត្ត នឹងឯងចឹងហើយរឿងអ្នកដតីដែលគេថានឹងគឺជាធម្មតាមួយទៀតចឹងទៅ សម្រាប់អ្នកថាទាំងហើយបើយើងចេះតែទៅតាមអ្នកថាយើងធ្វើអីមិនកើតទេនឹងឯងធ្វើបរិជាក៏មិនបានធ្វើប្រធានាធិបតីនាយករដ្ឋមន្ត្រីកុងសីអីក៏ធ្វើមិនបានដែរប៉ុណ្ណាធ្វើអីក៏ធ្វើមិនបានដែរបើយើង ចេះតែទៅតាម គេ ថាហ្នឹងណាធ្វើមិនបានទេចឹង វាមានតែការដែលយើងមកផ្ទៀងផ្ទាត់អ្វីដែលជាសេចក្តីល្អចឹងទៅបានអ្នកដតីថាហ្នឹងក៏យើងយកមកពិនិត្យមើលទៅថាវាមានខុសពី3អីដែរក៏យើងកែទៅជាការល្អទៅវិញទេបើថាគេថាទៅវាជារឿងដែលអ្នកដតីឮតតគ្នាវាអត់ជាការពិតប្រកបឬក៏ជួនកាលជាការមូលបង្កាច់អីអីចឹងទៅក៏យើង រីករាយតាមនឹងផងដែររីករាយត្រង់ដែលថាសេចក្តីល្អរបស់យើងមានពិតប្រកបប៉ុណ្ណាសេចក្តីល្អហ្នឹងតែអ្នកតន្ត្រីរោទោសកំហុសរបស់យើងមិនឃើញចឹងទៅក៏កើតទុក្ខដោយការកំណាញ់ដោយការចំណែនអីចឹងណាកំណាញ់គេឈ្មោះឬក៏ចំណែនដោយលៀបដោយយោះអីយ៉ាងម៉េចក៏មិនដឹងទេ នឹងឯងចឹងអញ្ចឹងគឺថាយើងមិនមែនទៅអនឹងកិលេសរបស់គេទេអត្រង់ដែលថា យើងអត់បានធ្វើខុសដូចអ្នកដតីថាណែអាសេចក្តីអដោយបេតិបាមកជានឹងនាំឲ្យសម្រេចព្រះរហ័តទៀតណាដូចនិយាយអំពីភិក្ខុទាំងឡាយដែលមានរឿងរ៉ាវហូហែមកអញ្ចឹងចឹង មានទេវតានៅក្នុងគុហាភ្នំអីអីដែលចង់ចាប់ទោសកំហុសរបស់លោកនឹងហើយរហូតដល់ទៅរៀបចំ ខ្លែងធ្វើរឿងផ្សេងផ្សេងទៀតចោតលោកថាជាមហាពេទ្យទៀតដល់ទីបំផុតលោកមកពិចារណាសិលរបស់លោកនឹងវាអត់មានសៅមងអីទៅទាំងអស់លោកគិតថាសំបីតែទេវតាក៏រោគទោសលោកអត់ឃើញលោកកើតបេតិ ក្នុងសិលនឹងទៅ មានសមាធិសម្រាប់ព្រះរហ័តទៅ នៅកន្លែងឈួរហ្នឹងដែលទេវតាមកខាត់លោកមិនឲ្យ ចូលទៅកម្មគហាភ្នំហ្នឹងថាមហាពេទ្យហ្នឹងហៅលោកអញ្ចឹងហ្នឹងឯងមើលមើលរឿងអ្នកដតីពោលមូលបង្កាច់ឬក៏ចោតប្រកម្មសោះណាមិនមែនយើងត្រូវតែខឹងមិនមែនយើងនឹងត្រូវតែ ក្រោតទៅបន្ទុះទាស់ទៅទេចឹងនឹងឯងយើងអាច បានសម្រេចនៅប្រយោជន៍ទៅវិញនឹងឯងចឹងចឹងគឺថាយើងមិនអាចនឹងទៅ ហាមខាត់ខាខੰងរារាំងអីចំពោះរឿងអ្នកដតីដែលនិយាយអីនិយាយអីទៅនឹងទេចឹងយើងអាចបានជាប្រយោជន៍ណាដោយការពិចារណា រក្សាខ្លួនឯងហ្នឹងឲ្យបានជាសុខនៅក្នុងផ្លូវល្អផ្លូវត្រូវចឹងទៅនឹងឯងយើងកុំប្រញាប់ខឹងក្រោតបន្ទុះតោះវាអាចអ្នកដតីនឹងថាទៅត្រូវបានខ្លះដោយថាអ្នកដតីថាឲ្យយើងខុស10អញ្ចឹងទៅ យើងពិនិត្យទៅវាអាចខុស2 3អីប៉ុណ្ណឹងក៏ល្អហើយចឹងវាមានខ្លះខ្លះទៅអញ្ចឹងដែរ វាមិនមែនថាយើងចេះតែត្រូវអីទៅទាំងអស់ទេនឹងឯងអញ្ចឹងដូច្នេះគឺសំខាន់ការដែលយើង មានជំហរនៅ ក្នុង ផ្លូវរបស់យើងដូចជាផ្កាយព្រឹកដែលដើរទៅតាមទីគោចររបស់ ខ្លួនអញ្ចឹងចឹងនឹងឯងគឺមិនដូចជាស្លឹកឈើជ្រុះដែលខ្យល់បក់ពីលិចទៅកើតខ្យល់បក់ពីកើតទៅលិច ពីជើងទៅត្បូងត្បូងទៅជើងអីទេនឹងឯងធ្វើតាមផ្កាយព្រឹក ដែលដើរទៅតាម ទីកោចររបស់ខ្លួនផ្លូវរបស់ខ្លួននឹងនឹងឯងបើតាមតែថាខ្លាចគេថាដល់ហើយយើងអាចលំអៀងពីផ្លូវរបស់យើងណាចឹង នឹងឯងចឹងអាចលំអៀងពីផ្លូវដែលយើងបានពិចារណា ត្រឹមត្រូវនឹងចឹងទៅព្រោះហេតុតែខ្លាចគេថាហ្នឹងក៏អែបអែបសីសីខុសផ្លូវទៅបានចឹងនឹងឯងចឹងគឺយើងពិចារណាផ្លូវដែលយើងសិក្សាពីព្រះអង្គមកបានច្បាស់លាស់ត្រឹមត្រូវហើយគឺយើងប្រព្រឹត្តឲ្យបានមកមួនក្នុងផ្លូវរបស់យើងទៅ មិនចាំបាច់តបតឆ្លោះប្រកែកទេប៉ុន្តែកន្លែងខ្លះមានហេតុមានផលយើងក៏លើកឡើងសំរុំទៅចឹងទៅសម្រាប់ពុទ្ធបរិស័ទបងប្អូននេះស្ដាប់អីអីហ្នឹងក៏ពិចារណាជាការបង្ហាញហេតុផលទៅវិញទៅមកយើងនិយាយអីឲ្យវាមានហេតុផលចឹងទៅគណៈដូចជាអ្នកសំដែងពធអីអីចឹងទៅ នឹងឯងយើងចង់រិះគន់ខ្នន់ខ្នាញ់អីយ៉ាងម៉េចគឺយើងត្រូវផ្ទៀងផ្ទាត់ជាមួយនឹងបត្រៃបីដកឲ្យឃើញ ថាខុសពីបត្រៃបីដកអញ្ចឹងទៅចឹងបើថាត្រូវនឹងបត្រៃបីដកហើយទោះជាវាទាស់ចិត្តយើងអីយ៉ាងម៉េចយ៉ាងម៉ាអានឹងវាជារឿងចិត្តរបស់យើងអ្នកសំដែងនឹងសំដែងត្រូវទៅតាមបត្រៃបីដកពុទ្ធសាសនាព្រោះរឿងសាសនាពុទ្ធសាសនាផ្សេងទៅអ៊ីស្លាម សាសនាផ្សេងទៅយេស៊ូគ្រីស្ទផ្សេងទៅព្រហ្មញ្ញសាសនាផ្សេងទៅ គឺថាជាសិទ្ធនៃសាសនានឹងឯងផ្សេងផ្សេងគ្នាអញ្ចឹងនឹងឯងយើងកុំចេះតែរិះគន់ខ្នន់ខ្នាញ់ទៅលើ អ្នកសំដែងពធัวហ្នឹងទៅតាមចិត្តរបស់យើងពីព្រោះបើថាអ្នកសំដែងហ្នឹងខុសធัวខុសវិន័យ ខុសពីបត្រៃបីដកព្រះអត្តកថានឹងបានយើងលើកហេតុលើកផលសម្រួលទៅតាមនឹងអញ្ចឹងទៅអានឹងគឺជាមនុស្សមានហេតុផលកណាហើយបើយើងអត់លើកហេតុផលទេតាមតែចិត្តខឹងក្រោតខ្នន់ខ្នាញ់ឬក៏បរោសវាចាជេអីទៅអញ្ចឹងអញ្ចឹងអញ្ចឹងទៅគឺតាមពិត មានតែអ្នកដែលចាញ់អ្នកដែលចាញ់គេទេទាំងដែលខឹងក្រោតជេរបតិចអីអីហ្នឹងណាត្រូវដឹងខ្លួនឯងអញ្ចឹងទាំងតែអ្នកដែលលើកយកហេតុផល គឺមិនយកអារឿងខឹងក្រោតជេរបតិចអីហ្នឹងទេ ចង់និយាយអីនិយាយទៅនិយាយមានហេតុមានផលត្រឹមត្រូវទៅឲ្យគេស្ដាប់ទៅ អាហ្នឹងគឺបានជាអ្នកពូកែ ទៅណាគឺយើងមានហេតុផលលើកឡើងចឹងទៅចឹងចឹងគឺសូមឲ្យពុទ្ធបរិស័ទបងប្អូនកូនចៅទាំងអស់បាន ជាមនុស្សមានហេតុផលទាំងពីព្រោះពាក្យថាមនុស្សហ្នឹងគឺបានដីថាជាជាសត្វដ៏វិសេសដែលគួរដល់ការសិក្សាអប់រំដឹងហេតុដឹងផលអានឹងពាក្យថាមនុស្សហ្នឹងគឺបានដីថាមានចិត្តពងខ្ពស់ ចិត្តពងពោះហ្នឹងគឺចិត្តដែលបានយល់ដឹងដល់ហេតុដល់ផលយើងចង់និយាយអីឲ្យពាក្យសម្ដីរបស់យើងមានតម្លៃយើងនិយាយហេតុផលទៅអានឹងមានតម្លៃឲ្យពាក្យសម្ដីតែបើយើងនិយាយទៅជាពាក្យសម្ដីទៀបថោកអីអីចឹងទៅក៏យើងគួរតែនឹកឃើញថាយើងមិនកប់បីចឹងមិនកប់បីឲ្យមាត់របស់យើងនឹងទៅជាអញ្ចឹងទៅទេណាចឹងណោះ កណានឹងឯងគឺថានិយាយអីមួយម៉ាត់មួយម៉ាត់ទៅឲ្យមានប្រយោជន៍ចឹងទៅគឺជាពាក្យពិតមានប្រយោជន៍ឲ្យអ្នកដទៃស្ដាប់ទៅ មានហេតុមានផលពិចារណាទៅ តាមដែលយើងសិក្សារៀនសូត្របានចេះដឹងមកនឹងឯងឬត្រូវឬមិនត្រូវអីនឹងយ៉ាងណាគឺមានការសម្រេចទៅតាមក្រោយទេប៉ុន្តែថាឲ្យយើងបញ្ជាក់ហេតុផលចឹងទៅពាក្យសម្ដីនឹងមិនចាំបាច់បរោសវាចាតកោះបោះបោកអីទេយើងនិយាយតែហេតុផលទៅឲ្យអ្នកអតីស្ដាប់ទៅគិតទៅពិចារណាទៅឲ្យឲ្យជាពាក្យសម្ដីដែលអ្នកដតីគួរស្ដាប់ នឹងឯងវាសំខាន់ណាស់ដែលអ្នកដតីនឹងឯងយកពាក្យរបស់យើងនឹងឯងស្ដាប់ហើយគិតពិចារណានឹងចឹងចឹងដូច្នេះយើងក៏មិនអាចនឹងថាទៅរៀបចំអីអីចឹងបានសពគ្រប់ទេយើងត្រូវតែមានស្មារតីនិយាយទៅកុំឲ្យបន្ទុះសរាយ ចិត្តអ្នកដតីនឹងឯងឬក៏ថាកុំឲ្យនិយាយទៅហើយមកក្តៅកាហាយកើតទុកខ្លួនឯង អស់មួយថ្ងៃ ឬក៏ច្រើនថ្ងៃ ទៅដោយសារតែនិយាយអត់បានគិតខ្លួនឯងអាការដែលយើង ស្ដាប់ពីអ្នកដតីហ្នឹងក៏ចឹងដែរកុំឲ្យស្ដាប់ដោយអត់ស្មារតីស្ដាប់ទៅកើតទុកក្ដៅកាហាយអារម្មណ៍ដែលនាំឲ្យយើងមានសេចក្តីសុខច្រើនទៀតណានឹងឯង យៈតោយៈតោចបាប្រកាំងតតោតតោមនោនិវេរយេហើយយើងចិត្តតែជ្រប់ងប់អីទៅក្នុងអារម្មណ៍ដែលនាំឲ្យកើតទុក្ខក្តៅកាហាយហ្នឹងអារម្មណ៍ច្រើនទៀតណាស់ដែលសម្រាប់ឲ្យ ចិត្តយើងមានសេចក្តីសុខអញ្ចឹងដូច្នេះគឺថាយើងត្រូវតែឆ្លាតឆ្លៀសក្នុងការ អប់រំចិត្តនឹងកម្មយកអារម្មណ៍ដែលនាំឲ្យមានសេចក្តីសុខនឹងចឹងទៅនឹងឯងហើយរឿង រឿងដែលយើងធ្វើតាមអ្នកថាហ្នឹងដូចឪនឹងកូននឹងឯងដឹកលាទៅនឹងឯងហើយដល់ទៅពេលដឹកលានឹងទៅគេថាហេលាគេសម្រាប់ជីហើយមិនកំណំគ្នាដឹកអញ្ចឹងឪកូនពីរនាក់នេះគេតេះឌីលឲ្យអញ្ចឹងទៅណាហើយដល់អញ្ចឹងទៅកូននឹងថាអញ្ចឹងឪឯងជីហ៎ឪឯងចាស់ឪក៏ជីទៅ នៅឲ្យជិះទៅទៅទៅទៅស្រាប់តែក្មេងក្មេងវាទៅអើយតានេះជិះអត់អាណិតកូនពួកនាងនាងហ្នឹងគេស្រឡាញ់កូននោះគេថាឲ្យកូននឹងជិះបានទៅត្រូវឲ្យកូនដើរអញ្ចឹងហើយឪអញ្ចឹងហើយកុំឲ្យគេថាអាកូនឯងជិះទៅឪដើរម្ដងចឹងទៅក៏ឲ្យកូនជីដល់ឲ្យកូនជីទៅទៅគេថាអាកូននេះអត់ដឹងអីហ្មងឲ្យឪចាស់ដើរហត់ក៏ខ្លោប ខ្លួនឯងក្មេងនៅជីអញ្ចឹងធ្វើម៉េចទេអញ្ចឹងជីទាំងពីរនាក់ជីទាំងពីរនាក់ទៅចឹងទៅដល់ជីទៅ គេថាអូយមនុស្សនេះអត់មាន មនុស្សសធัวហ្មង កូនលាតូចតែមួយនាំគ្នាព្រួតជីកទាំងឪទាំងកូនចំច្មង គេស្ដីឲ្យទៀតអញ្ចឹងគឺអាចចេះតែតាមតាមគេថាហ្នឹងវាអញ្ចឹងចឹងហ្នឹងហើយបើថាទេ គឺថាត្រូវឲ្យជិះហើយក៏ឲ្យជិះចឹងទៅថាទេមិនជិះទេអាណិតលាក៏ជិះខ្លះដើរដឹកខ្លះទៅយើងមើលហេតុផលតាមតែខ្លួនយើងយល់ទៅតាមនឹងចឹងទៅសំរុំទៅវាមានបញ្ហាអីអានេះគឺថាធ្វើចង់កុំឲ្យគេថាធ្វើមិនក៏គេថាដែរ នឹងឯងចឹងមានរឿងអ្នកថានឹងឯងក៏ទៅតាមអធិស្ស្រ័យផ្សេងផ្សេងគ្នាហ្នឹងអាហ្នឹងរឿងខ្ញុំណាលើកឡើងចង់បញ្ជាក់សរុបឲ្យខ្លីមកថា បើយើងតាមតែគេថា គឺធ្វើអីអត់កើតទេ កណានឹងឯងពីព្រោះយើង ក្នុងលោកនេះធ្វើអីក៏ដោយគឺមិនអាចរួចផុតអំពីមានពាក្យនន្ទា ពាក្យថាអីទៅនឹងទេអញ្ចឹងយើងត្រូវដើរតាមផ្លូវរបស់យើងអញ្ចឹងទៅសុបាយចិត្តទៅនឹងឯងនៅក្នុងសេចក្តីនេះជាបន្តទៅក៏ណារំលឹករំលើកអំពីរឿង អ្នកដែលមានសេចក្តីទុកទាំងឡាយចឹងក៏ណាបើយើងបណ្ដែតបណ្ដោយឲ្យកិលេសគ្របសង្កត់ ចិត្តយើងនឹងមានជីវិតរស់នៅជាទុកនឹងឯងហើយអារម្មណ៍ដែលនាំឲ្យកើតទុកនឹងគឺរឿងអីមួយចឹងទៅដែលចេះតែបដែតបដោយទៅ ក្នុងរឿងនឹងឯង ទាំងដែលមិនបានដកចិត្តចេញអំពី អារម្មណ៍ដែលនាំឲ្យកើតទុក្ខនឹងហើយទាំងដែលមិនបាន កំណត់ដឹងទុក្ខនឹងថាជាចិត្តនិងចេតសិកដែលដឹងនៅអារម្មណ៍នឹងទៅទៀតវាចិត្តតែជ្រប់ងប់ទៅនៅក្នុងអារម្មណ៍នឹងក្នុងរឿងនឹងអានឹងឯងចឹងកើតទុកពេញមួយថ្ងៃកតុកកន្ទិញដូចជាត្រូវឆ្នាំពឹសចឹងទៅតាមពិតអារម្មណ៍ដែលនាំមកនៅភាពភ្លឺស្វាងនឹងក៏មានគុណពុទ្ធ គុណពធัวគុណប្រសង់អីអីទាំងណាសេចក្តីល្អដែលយើងធ្វើមកសន្ធឹកហើយនោះនឹងឯងមិនក៏មិននឹករលឹកឲ្យបានសពទៅជួនកាលយើងកើតទុកដោយសារអ្នកណាម្នាក់អញ្ចឹងទៅភរិយាឬក៏ស្វាមីអីអីអញ្ចឹងទៅទាំងដែលយើងអត់បាន គិតពីខ្លួនឯងដែលត្រូវការសេចក្តីសុខអត់បានគិតពីមេត្តាបិតាបងប្អូនអ្នកដែលជុំវិញខ្លួននេះដែលឃើញយើងកើតទុកយំលាហាមលាហាមុខសពបតពូនអីអីទាំងអស់រហូតដល់ទៅអត់បាយអត់ទឹកឬក៏រហូតដល់ទៅធ្វើអត្តឃាតអីអីទៅហ្នឹងយើងអត់បានគិតដល់ទឹកចិត្តអ្នកដតីផងទេអត់បានគិតពីបំណងប្រាថ្នាខ្លួនឯងដែលត្រូវការសេចក្តីសុខទេទៅគិតទៅតាម ទង្វើរបស់អ្នកណាម្នាក់នឹងចឹងទៅចឹងប៉ុណ្ណាដែលមកជាភរិយាមកជាស្វាមីអីអីទាំងអស់ហ្នឹងទៅតែពេញវ័យឡើងបានជួបគ្នាបានស្គាល់គ្នាអីអីនោះហើយបណ្ដែតបណ្ដោយចិត្តទៅអញ្ចឹងទៅណាទាំងនឹងឯងដោយសារតែអារម្មណ៍មួយហ្នឹងឬក៏ជាមួយមនុស្សម្នាក់ហ្នឹងចូលមនុស្សដតីសន្ធឹកទៀតដែលមានអារម្មណ៍ល្អល្អឲ្យយើងនេះ ដែលជាអ្នកមានឧបការៈគុណដែលជាញាត ចាំជួយសពគ្រប់ដែលជាគុណពពុទ្ធគុណពធัวគុណប្រសង់ដែលជាសេចក្តីល្អរបស់ខ្លួនឯងសន្ធឹកធ្វើមកនោះចោលទៅឯណាមិនក៏មិននឹករលឹកយកមកជាទីពឹងឲ្យជាអារម្មណ៍នាំឲ្យបានបៃតេនិងបាមកជាទៅនឹងឯងនៅក្នុងលោកនេះវាអត់មានអ្វីដែលសំខាន់ សម្រាប់យើងជាងខ្លួនយើង ជាមនុស្សល្អទេ ចង់បានអីធ្វើឲ្យខ្លួនឯងទៅ នឹងឯងដូច្នេះគឺដើម្បីឲ្យពុទ្ធបរិស័ទមានស្មារតីដើម្បីសង្គ្រោះឲ្យយើងមានភាពស្វាងឡើងកុំឲ្យចិត្តតែជ្រប់ងប់ទៅនៅក្នុងសេចក្តីទុកហ្នឹងណាគឺយើងត្រូវតែស្ដាប់ពធហ្នឹងឲ្យបានច្រើនទាំងពិចារណាការពិតអ្វីអ្វីក្នុងโลกហ្នឹងទាំងត្រូវពិចារណាឲ្យឃើញជារបស់ក្នុងโลกហ្នឹងផងតលតែកុំទៀង បានវាមិនតឹងយើងចិត្តទៅទាញវាតឹងណាតឹងគឺចង្អៀតចង្អល់តាមផ្លូវចិត្តនឹងយើងទាញឲ្យមិនឈ្នះកុំឲ្យចាស់កុំឲ្យឈឺកុំឲ្យស្លាប់កុំឲ្យព្រាត់ប្រាសកុំឲ្យមានអកុសលវិបាកនឹងយ៉ាងម៉េចទៅនឹងឯងអញ្ចឹងគឺថាដើម្បីកុំឲ្យតឹងគឺមានតែកុំទាញកំទាញគឺតលបញ្ញាឃើញអ្វីអ្វីនឹងឯងប្រព្រឹត្តទៅតាមសង្ខារធัวអ្វីដែលទៅត្រូវព្រាត់ប្រាសទៅដែលត្រូវបាត់បង់ ទៅដែលត្រូវកន្លង ទៅឲ្យវាអស់ទៅយើងមកពិចារណាថាយើងគ្រាន់តែបាននៅរស់ប៉ុណ្ណឹងក៏ល្មមហើយបើគេមិនទាំងបាននៅរស់ផងនឹងម៉េចនឹងឯងយើងស្កប់ស្កល់ជាមួយនឹងការរស់ហ្នឹងហើយប្រើប្រាស់ជីវិតជាដើមទុនប៉ុណ្ណឹងសាងសេចក្តីល្អសាងសេចក្តីសុខស្ងប់ឲ្យខ្លួនឯងពង្រីកដល់ទៅ សង្គមគ្រួសារប្រទេស ជាតិសាសនាបានទៀតផង។ នឹងដោយសមត្ថភាពពីខាងក្នុងទេទៀតយើងមិនតន់បានប្រមាណទេគឺថា5%អីអីប៉ុណ្ណឹងចង់ច្រើនហួផងការដែលយើងស្ដារសមត្ថភាពរបស់យើងខាងក្នុងណាសមត្ថភាពនោះយើងខ្លាំងពូកែណាទៀតអាចអប់រំឲ្យចម្រើនឡើងចម្រើន ឡើងដើម្បីជួយខ្លួនឯងដើម្បីជួយអ្នកដទៃគឺសមត្ថភាព ខាងក្នុងដែលសម្រេចដោយគុណធម៌នេះណា នឹងឯងទាំងការរសាប្រសាសនាឲ្យបានថិតថេរគង់វង្សដោយសមត្ថភាពរបស់យើង ទៅ ក្នុងសិលសមាធិបញ្ញានឹងហើយយើងចេះតែទៀមទារបស់ខាងក្រៅនឹងឯងបានយើងមិនអភិវឌ្ឍជីវិតរបស់យើងនឹងដោយគុណធម៌ជាខាងក្នុងនឹងអញ្ចឹងយើងពុទ្ធានុសតិផងទៅនឹករលឹកគល់ពពោតិព្រឹក នៅពុទ្ធគយាព្រះអង្គត្រាស់ដឹង5ព្រះអង្គទៅដោយសេចក្តីសុខស្ងប់ទៅ អរហង្គសម្មាសម្ពុទ្ធោទៅមិនសុខមិនស្ងប់មិនតិចហើយអប់រំទូលមានចិត្តរឿយរឿយតលតែបានប្រកាសថា មិនចាំបាច់ត្រូវការអ្វីពីអ្នកដតីដើម្បីខ្លួនយើងអានឹងចំណុចហ្នឹងសំខាន់ណាស់បើយើងសម្រេចបានយើងរួកន្លែងហ្នឹងបាន គឺសុខអស់យ៉ាងម្ដងទាំងមិនចាំបាច់ត្រូវការអ្វីពីអ្នកដតីដើម្បីយើង គឺយើងបើប៉ុណ្ណឹងល្មមហើយ ចង់បានអីសូមពីខ្លួនឯងហ្នឹងយើងអាចសម្រេចឲ្យខ្លួនឯងបានទេតើគាត់មាន ភ្នែកមើលបីដកមានតិចស្ដាប់ធัวមានដៃមានជើងថ្វាយអង្គមព្រះដោយខ្លួនឯងបានទេតើមានចិត្តអប់រំចិត្តរបស់យើងនឹងហើយតើបដែតបដោយទៅណា វាមានស្អីសំខាន់ជាងការអប់រំចិត្តខ្លួនឯងនឹងទៅទៀតទៅហើយចាំបាច់ត្រូវការទៀមទាពីអ្នករតីអីច្រើន មានតែចិត្តសម្រាប់អប់រំតែប៉ុណ្្នឹងវាល្មមណាស់ហើយធ្វើតែកិច្ចការងារអប់រំចិត្តខ្លួនឯងនឹងឲ្យបានទៅហ្នឹងហើយដូច្នេះយើងច្រើនតែគិតទៅក្នុងអ្នករតីរឿងរ៉ាវអីអីផ្សេងផ្សេងអត់បានគិតពីការ អប់រំចិត្តខ្លួនឯងទេ ប្រព្រឹត្តទៅដោយកិលេសឧបកិលេសដូចជារឿងអំនួតអួតអាងអីផ្សេងផ្សេងរបស់មនុស្សយើងអញ្ចឹងអានឹងវាជាចំណុចខ្សោយរបស់មនុស្សឯណារឿងអួតអាងហ្នឹងប៉ុន្តែវាជារឿងនៅក្នុងโลกហ្នឹងតែតាមការនិយមរបស់លោកហ្នឹងវាអញ្ចឹងទៅតែតាមផ្លូវពធអត់ទេណាត្រូវត្រូវលះបង់អំនួតអួតអាងហ្នឹងមិនមែនដាក់អាជ្ញាមកបង្កប់បញ្ជាទេតែកាលណាមកប្រព្រឹត្តធัวកំណត់នាមរូបត្រូវតែលះអំនួតអួតអាងហ្នឹង យើងមានអំនួតអួតអាងមកពី យើងចង់បានពីអ្នកដតីទេបានថាជាចំណុចខ្សោយចំណុចអន់ហ្នឹងចង់បានឲ្យអ្នកដតីនឹងឯងសរសើរចង់បានឲ្យអ្នកដតីនឹងទទួលស្គាល់ចង់បានឲ្យអ្នកដតីនឹងលើកតម្កើងចង់បានឲ្យអ្នកដតីនឹងរាប់អានឬក៏ចង់ឲ្យអ្នកដតីនឹងឲ្យរង្វាន់អីអីចឹងទៅបានជាវាមានអំនួតអួតអាងហ្នឹងអាហ្នឹងវាជាចំណុចខ្សោយរបស់មនុស្សទេណាចឹងកណា អាហ្នឹងវានៅក្នុងរឿងដែលចង់បានអញ្ចឹងហើយបានវាចេះតែកើតរឿងមួម៉ៅក្តៅក្រហាយទៅព្រោះវាមកពីរឿងយើងចង់បានហ្នឹងណាវាមិនមែនត្រឹមតែឲ្យយើងអួតតែប៉ុណ្្នឹងទេរឿងចង់បានហ្នឹងត្រូវធ្វើអីនិយាយអីគិតអីទៅច្រើនទៀតណាស់ហើយដល់ទៅវាអត់បានដោយបំណងប្រាថ្នាត្រូវកើតទុក្ខ ឆ្លោះប្រកែកតោះតេងកនុំគុំស្អប់អីសັບគ្រប់ទៅទាំងអស់ពីរឿងខ្វល់នឹងខ្លួនឯងហ្នឹងអញ្ចឹងមកពិចារណាខណ្ឌ5រកខ្លួនឯងទៅមើលក្រៅពីរូបធម៌និងនាមធម៌ដែលមានបច្ច័យឲ្យកើតឡើងហ្នឹងយើងសឹងតែនិយាយថាខ្ជិលនឹងកើតប៉ុន្តែវាមានបច្ច័យក៏កើតទៅកើតរួចទៅវារលត់បាត់ទៅវិញតែប៉ុណ្្នឹងទេតើមានចាំបាច់ត្រូវការអីពីលោកនេះនោះ អានឹងគឺនាមរូបដែលមានសាមញ្ញលក្ខណៈដែលឲ្យបានដឹងអញ្ចឹងវាអត់មានចាំបាច់ត្រូវការពីអ្នកដតីអីទាំងអស់ចូលឲ្យមកដល់នាមរូបនឹងទៅតួនាមរូបនឹងតែម្ដងតែអត់ចាំបាច់ត្រូវការអីពីលោកនេះដូចជាពន្លឺព្រះអាទិត្យនឹងចឹងមានព្រះអាទិត្យភ្លឺទៅអត់ព្រះអាទិត្យទេហើយទៅពន្លឺនឹងមានចាំបាច់เตรียมទាអីពីលោកនេះពន្លឺភ្លើងក៏ដូចគ្នា បើកអគិសនីទៅក៏ភ្លឺទៅបិទកុងតាក់ទៅក៏ងឹតទៅពន្លឺអត់មានចាំបាច់ទៀមទាអីពីក្នុងโลกនេះទេ ពីព្រោះវាអត់ទាំងមានខ្លួនឯងដែល ដែលជា ខ្លួនឯងនឹងផងហ្នឹងបើពន្លឺហ្នឹងវាមាន ខ្លួនឯងវាមានតាក់ទួងទៅនឹងព្រះអាទិត្យអីតាក់ទួងទៅនឹងអគិសនីអីគឺថាខ្ញុំជាពន្លឺនឹងទៅហើយហ្នឹង ទោះជាមិនមានភ្លើងឆេះក៏មិនមានទៅខ្ញុំ នៅតែភ្លឺអញ្ចឹងព្រោះខ្លួនខ្ញុំអានឹងបើ ពន្លឺនោះវាមានខ្លួនឯងមែនអត់ចាំបាច់តាក់ទងនឹងគិសនីពូលភ្លើងប្រទីបទៀនអីទេ វាភ្លឺខ្លួនឯងអញ្ចឹងតែហ្មង ប៉ុន្តែវាអត់មាននៅក្នុងโลกនេះវាអត់មានអីជាខ្លួនឯងអញ្ចឹងទេសត្វតែជា ផលនៃបច្ច័យទាំងអស់បាន ជាវាមាននិយមធัวត្រូវអស់ទៅ សូន្យទៅនឹងឯងអញ្ចឹងមានតែជ្រក់នៅក្រោមមលុបនៃពពុទ្ធជ្រក់នៅក្រោមមលុបនៃពធัวជ្រក់នៅក្រោមមលុបនៃប្រសង់នៅដោយសេចក្តីសុខស្ងប់តិចនេះឯងទាំងដែលពុទ្ធបរិស័ទយើងត្រូវស្វែងរក នៅក្រោមមលុបពោធិញ្ញាណអវាទរបស់ព្រះដ៏មានពភាទាំងសូមអនុមោទនា